ប្រឡាយដែលជាដីចំណីផ្លូវនិងលូបង្ហូរទឹក ត្រូវបានចាក់លុបធ្វើជាកម្មសិទ្ធិនៅស្រុកស្វាយទៀបសកម្មភាពចាក់លុបប្រឡាយដែលជាចំណីផ្លូវនិងលុបលូបង្ហូរទឹកមួយកន្លែង នៅភូមិលំភ័រឃុំសម្បូរស្រុកស្វាយទៀបខេត្តស្វាយរៀងប្រជាពលរដ្ឋរស់នៅតំបន់នោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាការចាក់លុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូរទឹកនេះពួកគាត់មិន បានឃើញមានអាជ្ញាធរមូលដ្ឋាន ចុះមកហាមឃាត់នោះទេ ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋបានបន្តទៀតថា ការចាក់លុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូរទឹកនេះมันអាចនរណាយកធ្វើជាកម្មសិទ្ធិបានទេ គួរតែអាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ការរំលោភបំពានយកដីរដ្ឋនិងលុបលូបង្ហូរទឹកនេះជុំវិញករណីនេះ ដែលអង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងសុំការ បំភ្លឺពីលោកអភិបាលស្រុកស្វាយទាបតាមប្រព័ន្ធអេឡិចត្រូនិក Telegram លោកបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា លោកមិនបាន ដឹងទេព្រោះការងារនេះនៅមូលដ្ឋានឃុំឃុំមិនបានរាយការណ៍មករដ្ឋបាលស្រុកទេទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមហាជនបាននាំគ្នានិយាយថាមន្ត្រីពាក់ព័ន្ធដែលទទួលបន្ទុកដីធ្លីនេះលោកគិតយ៉ាងណា ឬមួយក៏លោកបណ្ដាតបណ្ដោយឲ្យចាក់លុបដីលុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូរទឹកបែបហ្នឹងសិប្បកម្មសាប៊ូសេដ្ឋីធីមានផលិតសាប៊ូបោកក្អៅសាប៊ូលាងចានសាប៊ូជូតអិត